បរោះម្នាក់ផឹកស្រវឹងខឹងអ្នកណាមិនដឹងសុំអ្នកលក់ទឹកថ្នោតជូរបាញ់ឡើងលើមួយគ្រាប់រួចរើសសម្បកកន្ទុះកិច្ចខ្លួនបាត់ ស្លា Grand View ជឿជាក់លើទេពកោសលបុត្រធីតារបស់អស់លោកអ្នកបរិមម្នាក់ក្នុងចំណោមបាក់ពួក4នាក់បានដកកំភ្លើងបាញ់ឡើងលើមួយគ្រាប់ដើម្បីបន្ធូរកំហឹងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង3:00នាទីរសៀលថ្ងៃទី9ខែមីនាឆ្នាំ2023នៅរោងលក់ទឹកត្នោតជូរមួយកន្លែងស្ថិតនៅតាមប្រឡាយភូមិទួលបង្រោសង្កាត់ចោមចៅទី1ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញស្ត្រីអ្នកលក់ទឹកត្នោតជូរម្នាក់បាននិយាយថានៅមុនពេលកើតហេតុមានប បុរស4នាក់ជិះម៉ូតូពីរគ្រឿងចូលមកកាន់រោងលក់ទឹកត្នោតជូររបស់គាត់បន្ទាប់មក បានហៅឲ្យគាត់យកស្រាបៀរឲ្យផឹកខណៈនោះក្រុមជនបង្ក បានផឹកអស់4កញ្ច្រែងស្មើនឹងមួយកេះហើយបានស្រវឹងរឿងនឹងខ្លួនស្ត្រីរូបនោះ បានបន្តទៀតថាដោយពុំដឹងថាខ្មាំកំភ្លើង ម្នាក់នោះខឹងនរណាទេហើយបានដើរទៅជិតគាត់រួចនិយាយថាអ៊ីម្ចាស់ហាងខ្ញុំសុំមួយគ្រាប់បន្ធូរកំហឹងខ្ញុំខណៈនោះគាត់បានឆ្លើយតបវិញថាលោកពូខ្ញុំលក់ដូរ ដូរខ្ញុំ អត់មានឲ្យលោកពូឯងបន្ធូរកំហឹងមកបាញ់កន្លែងខ្ញុំលក់ដូរទេ ពេលនោះខ្មាំងកំភ្លើងក៏និយាយបន្តថាអត់ទេខ្ញុំដឹងតែ ប្រឡែងមួយគ្រាប់ហើយ និយាយរួចក៏ដកកំភ្លើងបាញ់មេឃមួយគ្រាប់ដែលជាហេតុធ្វើឲ្យគាត់មានការភ័យខ្លាចយ៉ាងខ្លាំងហើយគាត់បានក្រាបទៅលើ ដី ចំណែកខ្មាំងកំភ្លើង បានបាញ់រួចហើយក៏រើសសម្បកខ្ទុះគ្រាប់កំភ្លើងដែលជ្រុះលើដីដាក់ហោប៉ៅហើយនាំគូកនជិះម៉ូតូគេចខ្លួនបាត់ក្រោយពេលកើត